mùi mùi mùi mùi mùi mùi mùi mùi mùiសួស្តីណប់ណប់ណប់ណប់សួស្តីណប់ណប់អត់ដេនមក កប់ដល់វស័នចុងក្រោយហើយគ្នាមកឲ្យអស់នៃអូនពេលសលួយដល់ហើយលេខមួយលេខមួយលេខមួយលេខមួយលេខមួយមកលុយអូយអូយតែខ្លួនលុយកប់អស់គេអេអេអេមកខោគេមកចាំបានជូតតែនតែនតែនធំធំមែនសម័យអូនអ៊ូជូតជូតជូតបាត់ជូតមែនលេខមួយលេខមួយ យអាយបុយបាលុយអូយអូយតែខ្លួនលុយក៏ផកគេអេអេអេមកផកគេមកចឹងមកជូតតែនតែនតែនធំធំមែនសម័យអូនអ៊ូជូតជូតជូតបាក់ជូតមានឡាយមួយឡាយមួយតែខ្លួនឡាយលុយឡាយមួយព្រោះសក់ឡាយលុយឡាយមួយនាំរៀនឡាយហើយឡាយហើយឡាយហើយឡាយហើយឡាយហើយអូនអើយឡាយមួយឡាយមួយឡាយមួយឡាយមួយឡាយមួយឡាយមួយឡាយមួយ ជុំមួយបានទៀតជុំមួយទៀតឡៃមួយឡៃមួយរំលើក៏បានទៀតលើក៏ទៀតឡៃមួយឡៃមួយរំជុំមួយបានទៀតជុំមួយទៀតឡៃមួយពុជនឹងនាំគ្នាមកឡៃឡៃឡៃយើងនាំមកឡៃឡៃឡៃឡៃឡៃឡៃយើងនាំមកឡៃឡៃឡៃឡៃឡៃឡៃយើងនាំមកឡៃឡៃឡៃឡៃឡៃមួយແມງគ្រូឡើងលួយឡៃមួយទួយសក់ឡើងលួយឡៃមួយ 回来。 តូខ្លួនស្ទាយខុសគេជាមួយជប់ពូម៉ាក់ពូម៉ាក់ផាក់ស៊ីផាក់ស៊ីឡើងសារ៉ាឡេខ្ញុំច្រឡាញ់ខុសគេជាមួយតូខ្លួនស្ទាយខុសគេជាមួយជប់ពូម៉ាក់ពូម៉ាក់ផាក់ស៊ីផាក់ស៊ីឡើងសារ៉ាឡេយ៉ាអត់ទៅទេរេក៏ពីរឬក៏មកយ៉ាងណាបងប្អូនចំភូមិក៏ធ្វើខុសគេមានតែមួយមានតែមួយមានតែមួយមានតែមួយទេមកភូមិអត់កាត់រៀននេះក៏ដល់ពីរញ៉ាំកុំញ៉ាំកុំញ៉ាំកុំនៅក្នុងភូមិអត់មានធំបាសមានតែខ្ញុំមានតែខ្ញុំមានតែខ្ញុំមានតែខ្ញុំដល់មកភូមិ អេខមមកដែរប៉ែអេប៉ែពូខមមកដែរប៉ែអេប៉ែអេខមមកដែរថ្ងៃសារដល់ហើយយើងដឹងថាប៊ូមប៊ូមម៉ែខមមកដែរប៉ែអេប៉ែពូខមមកដែរប៉ែអេប៉ែអេខមមកដែរថ្ងៃសារដល់ហើយយើងដឹងថាប៊ូមប៊ូមអត់កាត់អីរេក្រពីញ៉ាំកុំញ៉ាំកុំញ៉ាំកុំនៅចុងភូមិបើខុសខុសគេមានតែមួយមានតែមួយមានតែមួយមានតែមួយទេមកភូមិអត់កាត់រៀនអីក្រពីញ៉ាំកុំញ៉ាំកុំញ៉ាំកុំនៅចុងភូមិអត់មានធំបានតែខ្ញុំតែខ្ញុំតែខ្ញុំតែខ្ញុំរកមកភូមិនោះនោះនោះនោះនោះហឹកស៊ីអត់មានអី ទៅទេមកប្រពន្ធទេមកប្តីទេមកទេមកមកមកមកប្រមូលទូរស័ព្ទទឹកមក